អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero AZ មួយទៀតហើយ Hero នេះនៅនគររាជហើយយើងធ្វើការដាក់លក់ក្នុងតម្លៃ100ដុល្លារអឺតម្លៃ100ដុល្លារនេះ item គឺគាត់អល់ឲ្យទាំងអស់តែម្ដងណាហ្នឹងហើយហើយយើងចាំមើលនៅក្នុងការ detail នៅ item នីមួយៗក្នុង Hero គាត់អូខេអញ្ចឹងមុននឹងចូលដល់ការ review ខ្ញុំចង់បញ្ជាក់ដែរណាចំពោះអ្នកទាំងអស់គ្នាចង់ខ្ញុំជួយ review Hero អ្នកទាំងអស់គ្នាជួយគ្រប់លក្ខខណ្ឌខ្ញុំតែ3ទេរឿងទី1ជួយដាក់ តម្លៃ hero ចំស្របរឿងទី2ជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ file team ទេរឿងទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងងាយស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយហ្នឹងអូខេអ្នកទាំងអស់គ្នាពេលបច្ចុប្បន្ននគរដែលមាន player លេងរៀងច្រើនគឺនគររាជរួមជាមួយនឹងដងហើយនឹងនគរលងវែកហ្នឹងហើយមាន3 4នគរហ្នឹងដែលអាចអ្នកទាំងអស់គ្នាអាចធ្វើការជាវនៅ hero ដើម្បីយកទៅលេងបាន អូខេឥឡូវកុំឲ្យខាត់ពេកយើងចូលទៅមើលបងប្អូនតា hero ដែលមានតម្លៃ100ដុល្លារ all item ហ្នឹងគាត់មាន item មួយខ្លះអូខេ let's go អឺអញ្ចឹង hero នេះគាត់ពាក់ក្បាល HS បូក7អាវ Sunny បូក13ខោ Sunny បូក7អូខេចំពោះ chat គឺគាត់ប្រើ chat all 40 chat ប្រភេទនេះគឺជាហៅតង់ទី3ហើយអញ្ចឹង all 20តង់ទី1 all 30តង់ទី2 អល់ខ្សែគឺតង់ទី3ហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងចេះនេះគាត់ខ្ញុំធ្លាប់ upgrade អស់ច្រើនដែរហ្នឹងហើយមិនតិចទេពី200អល់លកោចេញថ្មីត្បូងត្បូងហ្នឹងហើយអូខេចំពោះអាវុធគាត់ប្រើអាវុធលម្អ86បូក13 stone break 8 infant 14ហ្នឹងហើយហើយ stone នេះក៏ស្អាតដែរណាអូខេចំពោះតាតូគឺបូក13គឺ strength VAT អឺ ping ធម្មតាទេ strength VAT បូក13 strength VAT បូក13 strength VAT បូក13អូខេអញ្ចឹងតាតូរបស់គាត់គឺជា ប្រភេទតាតូ ping ប៉ុន្តែអត់ទាន់ perfect ទេតែគាត់ថាបូកបាន3 11ឈុតតែម្ដងរួមជាមួយ នឹងការ remix color ស្អាតមែនទេអ្នកនរគ្នាអញ្ចឹងតាតូនេះអ្នកនរគ្នាយកទៅគឺដឹងតែលេងហើយបើសិនជាករណីចង់ steal យើងអាចធ្វើការ upgrade វាមកតង់ទៀតទៅហ្នឹងហើយអូខេចំពោះ clock គឺ strength 5 IT 3 VAT 5 AGI 9រួមជាមួយនឹង OBI 10 ខ្លះក្រោមគឺ strength 3 INT 7 VAT 9 AGI 4រួមជាមួយនឹង OBS 8អូខេសៀវភៅគឺហាត់បាន3 page 7 level ភាគរយទី1 32ភាគរយទី2 75ភាគរយទី3 86រួមជាមួយនឹងភាគរយ ទី4ដែលជាភាគរយស្វែហ្នឹងគឺ85%អញ្ចឹងបូកនឹង7 14%ទៀតវាឡើង99%សម្រាប់នេះ អូខេអាជីល្មូនគឺ5អគឺ17បកក្បាលបាទ2អាលបាទ3ខោលបាទ2អឺចំពោះ file element គឺជាប្រភេទ file element ល្បា4វេទឡាថាញ120 IT 35 VT 35រួមជាមួយនឹង damage 70អូខេអ្នកនរអញ្ចឹង hero នេះមានអឺ RAM 15804 RAM ពាក់បាក់8 17989អូភ្លេចប្រាប់កម្រិតល្បែលគឺ98 4កប់ដែរ level អូខេនេះជា item បន្ទាប់សំនឹង hero អញ្ចឹងនេះគាត់មានសភៅខ្ញុំដាក់បែបនេះស្រួលបន្តិចណាហ្នឹងហើយអូខេសភៅនេះគឺផាច់សភៅគប់របស់គាត់ហើយខ្ញុំអត់សូវចេះលេងដែរណាអ្នកនរអាចមើលបានអញ្ចឹងដាក់មកគឺ9 sphere 500ថាច់ជាងសភៅ support golden cicada red cloud បើថ្មីក្បាលទៀតទេ90%ដូចគ្នាប៉ុន្តែ2 page អូខេអានេះ80អានេះដាំ search ស្ប៉ុននេះសម្រាប់ level about wallet នេះ89%អូអានេះ4 page ខ្ញុំអត់ចេះមើលទេ asset អូខេហើយ point សល់555កៅឈុត2ឈុត3ឈុតអូខេមាន3 4ឈុតនឹងទេណាអូខេចំពោះ point merit គឺមាន60000ជាងអឺ item នឹងសອບគេឲ្យទៅ new player ដែរណាអញ្ចឹងអានេះមានមួយដុំ អានេះ8អឺអានេះ chat repair ណា chat repair អញ្ចឹងបានដោយទាំង chat repair នឹងប្រកបទៀត m ពណ៌នេះបន្ទាប់ផ្សំតែពណ៌នេះវាអាចជាបញ្ហាទេអញ្ចឹងអានេះអ្វីយើងមើលអូមាន chat error មកគ្រាប់ទៀតណាសេះ chat expire ហ៎អូខេខ្ញុំឲ្យមើលមួយមួយតើនេះមានប៉ុណ្ណឹងអឺសាតមាន34អានេះមាន1អញ្ចឹងនិយាយទៅមើល item នៅក្នុង item keeper ទៀត អូខេក្នុង item keeper នេះគឺមានអានេះសម្រាប់ slide skill support ណាបាគូព្រោះនេះអត់នេះទេយើងគិតថាវាគ្មានន័យទេអានេះខោវ៉ាប៉ែតអូខេអានេះ soul ព្រោះនេះមិនដឹងយកធ្វើអីទេព្រោះនេះមានបោះចោលព្រោះនេះខ្ញុំមិនសមកណូដែរអូមូលខេកមានច្រើនអ្នកទាំងនេះនេះកណូអាចស៊ីយកគប់នេះលេខបានណា quest 85ហើយហើយ អូខេអញ្ចឹងអឺអាចទីមានប្រព័ន្ធហ្នឹងណាអ្នកនរនេះអេមិនដូចឃើញមាននំមួយដុំទៀតអូនេះនំ999មួយដុំកប់អូខេអញ្ចឹងអឺពី player គាត់ថាគឺគាត់នឹងប្រគល់ឲ្យ item ទាំងអស់តែម្ដងណាអញ្ចឹងបើសិនជាកណៃអ្នកនរនេះឆ្លាញ់100ដុល្លារហ្នឹងគឺ all item ហ្នឹងមិនមែនតែមកតួ hero ទេ គឺ all item តែម្ដងអូខេអ្នកនរនេះអញ្ចឹងបើសិនជាកាបើសិនជាកណៃអ្នកនរនេះឆ្លាញ់អ្នកនរនេះអាចធ្វើការឆាតមកក្នុង page racer ដើម្បីធ្វើការទិញ hero នេះបានណា អញ្ចឹងបញ្ជាក់ភាសាទៀតតម្លៃវាគឺ100ដុល្លារណាហើយចំពោះកាពីប៉ាដូចអ្នកទាំងនេះបានឃើញអញ្ចឹងអញ្ចឹង item គឺមាននៅក្នុង shop ហើយរួមជាមួយនឹងនៅក្នុង item keeper ណានិង item មកទូ hero ហ្នឹងហើយនៅបកលតឲ្យ new player ក្នុងតម្លៃ100ដុល្លារអូខេអរគុណបាយបាយ